Uh, now we not. I would like to say thanks to you Venerable. Without your explanation of the real Dharma, I probably have a miserable life until now. Uh, this is the gift for me when I heard that you can understand what I said. ណាវីណិតហ្នឹងគាត់ថាគាត់អរគុណបើមិនបាន ស្ដាប់ការបញ្យលធម៌ហ្នឹងទេជីវិតគាត់នឹងយ៉ាប់អឺដួងរ៉េនដាដួងរ៉េនដាដួងរ៉េនដាសូមថ្លែងបង្គំលោកចាស់គ្រូតើធ្វើដោយម្ដេចដើម្បីទប់ចិត្តខឹងអូធ្វើដោយម្ដេចដើម្បីទប់ចិត្ត ខឹងគេមួយឆាវមួយឆាវធ្លាប់គិតថាម្នាក់ហ្នឹងគឺមនុស្សបែបហ្នឹងចរិតគាត់អញ្ចឹងតែនៅតែធ្វើមិនបានកុំធ្វើ try to follow try to contemplate your mind process ពីព្រោះបើយើងមិនដឹងដំណើររបស់ចិត្តទេ ដូចខ្មែរនិយាយចឹងថាបើយើងមិនបង្កើតប៉ូលីសទេបើយើងមិនពឹងប៉ូលីសទេយើងទៅចាប់ចោលបាក់ហើយសតិនេះដូចជាប៉ូលីសនឹងហើយវិធីសាស្ត្រក្នុងការចាប់នឹងវៀងវៃឬអត់ដោយបញ្ញា Mm-hmm. នឹងឥឡូវតនិចនាឡិកានៅសល់តែ1នាទីទៀតទេនឹងដល់ម៉ោងសម្រាប់ហើយហើយសូមសរុបមកវិញអឺក្រៃលោញាតញោមជាតែគិតថារឿងបរិទ្ធហ្នឹងយើងមាន ចំនួននៅណាចង់ឆ្លោះរឿងរបស់គេណាប៉ុន្តែអាត្មាបយលបយលហើយនៅតែបយលអញ្ចឹងនៅតែបយលអញ្ចឹង វាលែងតែអ្នកណា មានហេតុផលឲ្យច្បាស់លាស់ជាងនឹងហើយបញ្ជាក់ឲ្យច្បាស់ថាវា មានប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ននឹងយ៉ាងម៉េចអានឹងមិនថ្មទទួល តែមិនតន់ច្បាស់ជាងនឹងទេថ្មនៅចាំមិនរឹងទេនៅចាំទទួលការពន្យល់បញ្ជាក់មកទៀតមិនចេញមកបដៅមិនមកបខំឲ្យជឿមិនមែនក្រន់និយាយការពារឆ្នាំបាយ មិនមែនគ្រាន់តែនិយាយការពារ face ការពារមុខមាត់តែ ត្រូវនិយាយផ្ដល់ហេតុផល ជាក់លាក់ត្រឹមត្រូវទោះជាគម្ពីរក៏ដោយក៏ត្រូវឲ្យហេតុផលត្រឹមត្រូវដែរកុំនិយាយថាយើងមិនដឹងអនុភាពបរិទ្ធអាមិនដឹងនិយាយទៅអីនិយាយឲ្យដឹងមកណាចឹងប៉ុណ្្នឹងចុះអឺសូមនមស្ការលានិងចម្រើនពរលា អឺឈ្មោះសាវុតសៅសួរថាសូមឲ្យអាត្មានឹងជួយពន្យល់សតបដ្ឋាន4ខ្ញុំមិនណាមិនយល់ពិចារណាកាយក្នុងកាយវេទនាក្នុងវេទនាចិត្តក្នុងចិត្តអីជាដើមហ្នឹងអញ្ចឹងត្រូវប្រាប់កលែងបើកមើលខ្លះពន្យល់ផ្លេតអញ្ចឹងវាអត់អស់ដូចកាយវាចែកជាច្រើននៅបីដកលេខ17មើលសិនអាត្មាសនុំពោឲ្យទៅមើលសិន ហើយនៅ ក្នុង website អាក៏មានដែរ www.samsgia.org ឬក៏ website 5000ឆ្នាំ មើល3ដកហ្នឹងលេខ17 3ដកលេខ17ហើយមើលចំណងជើងដាក់សតបដ្ឋានសោតសតបដ្ឋានសោតសតស្រអិហើយបជើងបដល់ជើងថស្រអាណូហើយសោតសតបដ្ឋានសោតនៅកន្លែងហ្នឹងវាពាក្យរបស់ព្រះអង្គហ្មងណា ជាពាក្យរបស់ព្រះអង្គមកព្រះអនន្តលោកវិសាចនាមកទាំងស្រុង ពាក្យរបស់ពុទ្ធទាំងស្រុងអាត្មានិយាយបាត់ខ្លះលើខ្លះចឹងសូមឲ្យអ្នកទាំងឡាយនឹងមានភ័ព្វសំណាង បានអាន ពាក្យរបស់ព្រះសម្មាសម្ពុទ្ធតែម្ដងអំពីសតបដ្ឋាន4នឹងកុំជឿលោកគ្រូណាតែអាត្មានិយាយនឹងតិចសង្ស័យថាអាត្មាអ្នកនិយាយទៀតនឹងទៅមើលហ្នឹងហ្មងទៅមិនដឹងថាអូពាក្យព្រះអង្គផ្ដើមមកមិនមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តីនៅក្នុងផ្ទះស្នាត់ក្តីពិចារណាឃើញអីណាចេះចេះចេះចេះចេះពាក្យព្រះអង្គអានទៅបងអោនចិត្តហើយចាំមិនយល់ចាំមកសួរហ្មងទៀតឥឡូវចំណុចទី1នេះអាត្មាគ្រាន់តែឲ្យឲ្យកន្លែងទៅមើលបើកព្រៃទៀតណាអត់ឲ្យតែសាច់ទេបង្ហាញព្រៃថានៅតាណាហើយជាពាក្យទាំងដុំនៅនឹងហ្មងទាំងអស់ So glad you are enjoying this share this live video with friends so they can watch too តារាអៀកថ្វាយគុំឲ្យសពគ្រប់ទៅកណាមិនយល់ពីពាក្យតធัวនិងព្រះធัวតើមានអត្តន័យយ៉ាងម៉េចនិងតើភាសាបាលី ជាភាសាដើមរបស់មនុស្សសម័យប្រពុតមែនទេតើធ្វើយ៉ាងណាទើបដឹងថា ពាក្យណាមួយជាភាសាបាលីនិងជាព្រះធម៌ អឺព្រះធម៌ហ្នឹងយើងអ្នកហៅទេ ពាក្យដើមហៅថាធម្មៈប្រែមកថាធម៌តែប៉ុណ្្នឹងបានហើយតែប៉ុណ្្នឹងឯងព្រះធម៌ហ្នឹងយើងអ្នកហៅទេដូចព្រះច័ន្ទអីចឹងក្នុងពាក្យដើមអត់មាន ព្រះទេ មានតែច័ន្ទតោដូចពុទ្ធៈចឹងអត់មាន ព្រះពុទ្ធៈឯងពាក្យដើមណា ពាក្យដើមពុទ្ធោពុទ្ធៈពុទ្ធោ ធម្មធម្មោសង្ឃៈសង្ឃោតាប៉ុណ្ណឹងហើយពាក្យព្រះនេះពាក្យស្អីពាក្យខ្មែរយើង ដែលคล้ายមកពី ដើមហៅថាវរៈវរៈនឹងបាលីទេ ហើយព្រះព្រះនឹងសំស្ក្រឹតដល់យើង លើកតម្កើងនិយាយក្នុងន័យលើកតម្កើងបានដាក់ព្រះព្រះនឹងដូចព្រះធរណីព្រះពាយព្រះសូរិយាព្រះភិរុនភ្លៀងអីណាយើងដាក់ព្រះរហូត ព្រះអិនអព្រះអីទៀតព្រះព្រំព្រះរាជាព្រះរាជបុត្រព្រះនាងនាងដូចគ្នាណាឧទាហរណ៍ដូចកូនស្ដេចគេហៅព្រះនាងហើយដកព្រះចេញនៅសល់អីនាង មិនមកគេដាក់ព្រះអើវាផ្សើជាងរាជធម្មតាប៉ុន្តែដកតែទួនទីចេញនៅនាងដែរហ្នឹងឃើញទេ ពាក្យព្រះនឹងយើងតម្កើងទេអ្នកណាមកនិយាយរឿងវែកញែកធัวផ្សេង ព្រះធัวផ្សេងអានឹងយកគំនិត ចិត្តខ្លួនឯងយកទៅនិយាយអាត្មានឹងក៏ធ្លាប់និយាយដែរដោយសារនៅក្នុងធัวចេះធัวដែលគួរគោរពហត្ថធម្មរតនៈអីចឹងណាហ្នឹងធម្មរតនៈអញ្ចឹងបើនិយាយពីធម្មរតនៈវាមាន10ធម្មរតនៈហ្នឹងឯងដែលយើង និយាយថា ព្រះធัวព្រះធัวនោះ មរតនៈពុទ្ធរតនាំងធម្មរតនាំងសង្ឃរតនាំងហ្នឹងពាក្យបាលីថាចឹងណាកែវគឺពុទ្ធកែវគឺពធកែវគឺប្រសង្ឃធម្មរតនៈហ្នឹងគឺបានពធ10មានទី1ព្រះបរិយត្តិធម៌ព្រះបរិយត្តិធម៌គឺធម៌ដែលពុទ្ធពង្រៀនទាំងអស់ហ្នឹងមេរៀនដែលព្រះអង្គសម្ដែងបញ្យលមកទាំងអស់ហ្នឹងហៅថាព្រះបរិយត្តិធម៌ជា ធម្មរតនៈមួយ ហើយ9ទៀតនោះមាគ្4ផល4ដល់ពៀន1ហ្នឹងហ្នឹងมันសំដៅដល់មេរៀនទេសំដៅដល់សភាវៈដែលវាកើតឡើងក្នុងការសំកំចាត់កិលេសនោះប៉ុណ្ណឹងចាត់ជា ធម្មរតនៈដែរដែលយើងនិយមហៅថាព្រះធម៌អាហ្នឹងយើងគ្រាន់តែចែកចឹងទៅណាចែកចឹងទៅប៉ុន្តែថានៅក្នុងបល័យនៅតែហៅថាធម្មៈដដែលហ្នឹង ធម្មោឱសថោធัวជាឱសថឬក៏ព្រះធัวជាឱសថយើងគណដាក់ដល់ព្រះហ្នឹងចឹងយើងហៅធัวទៅទេក៏បានហៅព្រះធัวទៅក៏បានប៉ុន្តែអឺបើបើនិយាយជាធัวជារតនៈអានឹងមាន10ហ្នឹងតែបើនិយាយថាសិក្សាធัวសិក្សាធัวឬក៏ត្រាស់ដឹងនៅសច្ចធัวអានឹងគឺទៅដល់ធម្មជាតិដែលមានពិត គឺទៅដល់ទុក្ខសច្ចៈសមុទយសច្ចៈមគ្គសច្ចៈនិងនិរោធសច្ចៈអានឹងមិនមែនត្រាស់ ដឹងបរិយត្តិធម៌ទេគឺ ត្រាស់ដឹងសច្ចៈធម៌តែម្ដងអញ្ចឹងវែកឲ្យវាដាច់ថាណាសំដៅអីណាសំដៅអីទល់តែគណៈនិយាយហ្នឹងយើងសំដៅអីគេអញ្ចឹងបើពាក្យថាធម្មៈតទេធម្មៈណាធัวធัวបើនិយាយធัวមួយម៉ាត់ដែលមកពីពាក្យថាធម្មៈហ្នឹងគឺ everything everything គឺជាធម៌គ្រប់យ៉ាងជាធម៌ជាធម្មៈជាធម្មជាតិហ្នឹងហើយទោះបីមានព្រះពុទ្ធត្រាស់មិនមានត្រាស់ធម៌នឹងមានធម្មតាប៉ុន្តែធម្មរតនៈប្រកាសឡើងតែពេលដែលព្រះពុទ្ធត្រាស់ឯងពូវាពាក់ព័ន្ធនឹងការបង្រៀនណាពាក់ព័ន្ធនឹងព្រះបរិយត្តិធម៌ជាមេរៀនអញ ហើយនឹងមគ្គផលនិព្វាន វាប្រកាសឡើង នៅពេលដែលពុទ្ធត្រាស់ហេតុធម្មរតនៈដោយក្នុងកតិកមេតិកាទុកមេតិកាហ្នឹង everything is dharma គឺកុសលាធម្មាអត់មានប្រើពាក្យថាកុសលាព្រះធម្មាអីអត់ទេពាក្យដើមតធម្មធម្មតទេអញ្ចឹងយើងអ្នកចែកទេបើសរុបនោះពាក្យធម្មអង្គតែមួយអត់មានព្រះអត់មានអត់ព្រះស្អីទេយើងអ្នកថាសម្រាយទេ ភាសាបាលី ភាសាបាលីនិយាយរួមទៅ ជាភាសាអ្នក ដែនមគធៈកាលនោះកាលមុនគេមិនហៅថាភាសាបាលីចឹងទេហៅថាមគធៈភាសាភាសាអ្នកដែនមគធៈប៉ុន្តែបាលិបាលិហ្នឹងគឺជាឈ្មោះនៃ បត្រៃបិដកនឹងឯងហើយរៀនបាលិវាន័យថារៀនបត្រៃបិដកប៉ុន្តែដោយសារបត្រៃបិដកហ្នឹង វាត្រូវរៀនភាសាមគធៈនោះវាពិបាកពេកគេថារៀនបាលិដោយប្រើភាសាមគធៈយូរយូរវាកាត់ទៅរៀនបាលិហ្នឹងវានៅរៀនបាលីបាលីនោះខ្លាយជាភាសាមួយដែលយើងហៅថារៀនបាលីតាមពិតបាលីមិនមែនភាសាទេបាលី គឺបត្រៃបិដកប៉ុន្តែដោយសារកាលនោះគេនិយាយភាសាអ្នកដែនមគធៈហ្នឹងដើម្បីរៀនបត្រៃបិដកគឺបាលិបាលីហ្នឹង ហ្នឹងប្រវត្តិវាអញ្ចឹងប៉ុន្តែនិយាយកាត់មកវាលែងថារៀនរៀនបាលិជាពុទ្ធវចនៈវាទៅ ជាបាលី ភាសាទៅអាហ្នឹងវាคลายនឹងคลายអញ្ចឹងហើយស៊ីសវឿនសួរថាតើការសិក្សាអំពីចិត្តគួរសិក្សាពីអ្វីមុនសិក្សាពីចិត្តនឹងឯងមេរៀនចិត្តនឹងគឺរៀនពីចិត្តនឹងត្មង និយមន័យរបស់ចិត្តហើយនឹងប្រភេទចិត្តមួយមួយដែលវាកើតឡើងយ៉ាងណាហើយធ្វើកិច្ចយ៉ាងម៉េចការរលត់យ៉ាងណាហើយមេរៀនចិត្តនឹងមានហើយចង់រៀនផ្ដើមដោយចូលទៅក្នុង channel YouTube ស្មាឈ្មោះសានសុជា official អឺចុចនៅក្នុង playlist កន្លែងដាក់ថាមេរៀនអភិធម្មថ្មីចិត្តពីចិត្តបរមត្ត ឬក៏នៅក្នុង website គេហទំព័រក៏មានដែរឈ្មោះអាត្មាហ្នឹង www.sansuchia.org ហើយចុចមើលកន្លែងមេរៀនទៅឃើញបាទសាធុសូមឲ្យបានរៀនផងណាកុំស៊ូហើយអត់រៀនសង្ឃឹមថានឹងយ៉ាងហោចក៏ទូឆែកឲ្យមើលឃើញ ថាវាជាស្អីស្ដាប់បាន2 3 clip ទៅបើមិនកើតទេចាំឈប់ភ្លក់បានដឹង សាមណេរត្រីណារតសួរថាហេតុអ្វីបានជាលោកប្រមូលចិត្តដួង ទី3ប្រាស្យៈទិដ្ឋិហើយឈ្មោះថាលោកប្រមូលចិត្តដែរលោកគ្រូអឺវានៅតែជាលោកប្រមូលចិត្តចឹងទេព្រោះវានៅជាពាក់វានៅជាពាក់វានៅត្រូវការវានៅតែជាពាក់ វាក្រណាគណៈហ្នឹងវាអត់មានមិច្ឆាទិដ្ឋិយល់ថាមានអញនៅក្នុងនឹងឬក៏អឺយល់ថាបាបគ្មានបុណ្យគ្មានអីវាមិនមានអាតួទិដ្ឋិយល់អញ្ចឹងប៉ុន្តែចិត្តហ្នឹងនៅត្រេកអរជាមួយនឹងអារម្មណ៍ដែលដែលដែលប៉ះនឹងឧទាហរណ៍ថាអឺយើងនៅ ក្នុងបន្ទប់ហ្នឹងស្អុះស្អាប់អីចឹងទៅហើយស្រាប់តែយើងចេញទៅក្រៅទៅ ប៉ះខ្យល់មកលហើយស្រួល មានអារម្មណ៍ថាស្រួលឃើញទេស្រួលមកខ្ញាក់អញ្ចឹងទៅ អាតួស្រួលហ្នឹងស្អីគេអាជាប់មិនស្រួលស្អីគេលោភៈប៉ិនសួរមានមិឆាទិដ្ឋិស្អីទេគណៈហ្នឹងអត់មាន តែជាតួលោភៈឃើញទេគណៈណាក៏មានចិត្តដែរមើលឃើញប្រច័នទៅក៏ស្រស់ស្អាតអញ្ចឹងទៅក៏គ្មានទៅហួងហែងតែប្រច័នរបស់អញអីទេវាគណៈដូចជាស្រឡះមុខស្រឡះមាត់ក៏សบายចិត្តទៅទៅមើលទឹកសមុទ្រហ្នឹងគឺសមុទ្ររលកមកក៏សบายទៅអត់បានហួងហែងទៅសមុទ្ររបស់អញ តួអញនឹងជាតួទិដ្ឋិក្នុងហ្នឹងអត់មានទេដូចសុបាយចិត្តហ្នឹងបត់ជើងយូរទៅនៅលាទៅខ្ញាក់ស្រួលដូចស្រួលស្រួលវាអត់មានទិដ្ឋិនៅក្នុងហ្នឹងទេប៉ុន្តែអាតួសោយអារម្មណ៍ដែលថា ស្រួលសនុកហ្នឹងហើយក៏ជាប់នៅហ្នឹងលោភៈព្រោះគណៈហ្នឹងតណ្ហានៅមាននៅហ្នឹងបាត់ទៅលោភៈមួយប៉ុន្តែនៅអហេរិកៈអនតបៈឯនៅហ្នឹងតួចិត្តសឹកអាក្រក់អាក្រក់នៅហ្នឹងមកកកោ ហ្នឹងហើយយល់ពី ដំណើរចិត្តនឹងហើយព្រះអង្គកាន់តែច្បាស់នៅក្នុងលោកនេះអត់មានអីច្បាស់ជាងច្បាស់ពីខ្លួនឯងហ្នឹងឯងស្រីអូនខ្យូមីសួរថានៅពេលដែលប្រសងឃ្លាននៅពេលល្ងាចតើត្រូវធ្វើដោយមិនដេច ឃ្លានហ្នឹងឃ្លានមហូបអាហារឃ្លានបាយអីហ្នឹងព្រះអង្គអនុញ្ញាតឲ្យមានភេសជ្ជៈមានទឹកអត្តបាន ដូចជាទឹក ផ្លែឈើអី ដែលយើងកិនទៅច្រោះឲ្យស្អាតទៅ អាចឆាន់បាននៅពេលល្ងាចតែតែឲ្យវាឆ្អែតដូចជាមហូបអាហារនោះมันมันអាចទេវាគ្រាន់តែសម្រន់ការឃ្លានតែ បើសិនបើនៅតែឃ្លានទ្រាំមិនបាន អានឹងតើតែយើងឈប់នៅបួសព្រោះអត់មានអ្នកហាមទៅទេណែឯងត្រូវបួសមួយជីវិតឃ្លានមិនក៏ទ្រាំដែរអានឹងអត់ទេអឺនឹកឃើញរឿងបួសហ្នឹងព្រះអង្គត្រាស់អំពី គ្រោះថ្នាក់របស់អ្នកបួសថ្មីដែលមិនទាន់ធ្លាប់នោះ មានគ្រោះថ្នាក់4យ៉ាងដូចអ្នកដើរដំណើរផ្លូវទឹកដែលទៅតាមទូកតាមក្បូនណារមែងមាន24យ៉ាង ទី1ទឹករលកខ្យល់មកទឹករលកបោកបោកទៅអាចលិចទូកទី2ទឹកគួចពន្លិចទី3ក្រពើទី4អឺឆ្លាមត្រីឆ្លាម និងអ្នកធ្វើដំណើរផ្លូវទឹកដែលមិនស្គាល់ជើងខ្យល់មិនស្គាល់ទិសដៅពួកអ្នកនៅតំបន់ទឹកគេដឹងដូចខ្ញុំកណាអាត្មាពីក្មេងរស់នៅតំបន់ទឹកដែរនៅស្រុកហ្នឹងគឺ6ខែទឹក6ខែគោកពេលខែវស្សាជុំវិញ ទឹកដូចសមុទ្រចឹងហើយមិនងាយអ្នកនៅ ស្រុកហ្នឹងស្រុកហ្នឹងលិច លងស្លាប់ទេពីព្រោះដឹងដឹងជើងខ្យល់ដឹងពេលណាគួរចេញពេលណាមិនគួរចេញអ្នកដែលលងស្លាប់ច្រើនអ្នកមកពីស្រុកអត់ដែលនៅក្នុងទឹកតែយើងក៏អត់ដឹងអញ្ចឹងអ្នកដំណើរថ្មីដែលដើរតាមផ្លូវទឹកនឹងច្រើនតែគ្រោះថ្នាក់អឺហើយយ៉ាងណាមិញអ្នកបួសថ្មីនឹងច្រើន គ្រោះថ្នាក់4យ៉ាងដែរព្រះអង្គប្រៀបធៀបទី1នៅពេលមកបួសត្រូវមានគ្រូ ត្រូវមានឧបជាបដៅណែនាំ នេះខុសនេះមិនត្រូវត្រូវធ្វើយ៉ាងនេះត្រូវធ្វើយ៉ាងនោះមិនអាចចេះទៅតាមចិត្តតាមចង់បានទេ ហើយធ្លាប់តែនៅកុហកធ្វើអីក៏បានដើរលេងណាក៏បានដល់មកដល់គ្រូស្ដីបដៅអីចឹងទៅក៏ខឹងក្រោតនៅមិនបានទេអាសេចក្តីក្រោតខឹងចំពោះគ្រូចំពោះប្រធេរៈដែលណែនាំស្ដីបដៅហ្នឹងហើយទ្រាំមិនបានហ្នឹង គាត់តបតវិញឬក៏សឹកទៅវិញទៅដោយសេចក្តីក្រោធហ្នឹងហើយមួយទៀតអាចគ្រោះថ្នាក់ដោយសារទឹកគួចពន្លិចទឹកគួចពន្លិចហ្នឹងកាលណាដំណើរតាម ស្ទឹងតាមទន្លេកន្លែងដែលទឹកវាមាន balance ហ្នឹងវាមិនស្មើគ្នាវាខ្ពស់ទាបជាងនេះវាហូរចាក់ខ្លាំងអញ្ចឹងវាមានគួចណាចំទៅនឹង ក្បែរស្ពានក្បែរហុងទឹកហ្នឹងវាគួចបលិចទៅខាងក្នុងហ្នឹងអាចគ្រោះថ្នាក់ចឹងបើយើងអត់ដឹងយ៉ាងណាមិញអឺសម្រាប់អ្នកបួសថ្មីហ្នឹងគឺវាមានការជាប់សេចក្តីសុបាយការនៅកុហកដើររំដើរច្រៀងសុបាយនេះនោះចឹងទៅ ដល់ទៅពេលមកនៅស្ងើនៅវត្តហ្នឹងរៀនទធរបដិបត្តិធរអីចឹងទៅ អាចទ្រាំមិនបានអញ្ចឹងត្រូវអាភាពសុបាយនឹងលឺភ្លេងលឺតន្ត្រីលឺអីទៅវាគួចយកទៅវិញ និងអ្នកដែលមិនដែលធ្លាប់វឹកហាត់នឹងអឺមួយទៀតអឺត្រីកាចត្រីកាចហ្នឹង គឺយើងធ្វើដំណើរតាមផ្លូវទឹកហែលទឹកឬក៏ដាក់ជើង មិនស្រួលទេត្រីកាចវាខំត្រីកាចតំណាងឲ្យមាតុក្រៀមស្ត្រីណានារីហ្នឹងគឺក៏អាចខំតបៈយកទៅបានដែរមួយទៀតនោះកពើ កន្លែងខ្លះมันជាជ្រៅទេទឹកហ្នឹងទឹករាក់ល្មមប៉ុន្តែយើងមិនដឹងវាអាចមានកពើកពើវាស៊ីមិនឆ្អែតទេអាចគ្រោះថ្នាក់កពើហ្នឹងព្រះអង្គប្រៀបផលមកនឹងកាពះវាឃ្លានអ្នកបួសថ្មីហ្នឹងអាចឃ្លានល្ងាចដូចអ្នកសួរមិញអាត្មាលើកមកអឺកាលណាអត់ទ្រាំមិនបានកាលនៅកុហកស្រាក៏ផឹកបានអីក៏បាន សើកាពះទាណាបរិភោគមកប្រហែលដេកលក់ឡើងបាយកកទៀតដល់មក មកបួសមកចាប់តែពីថ្ងៃត្រង់ទៅអត់អាចបរិភោគអីបានហើយអាហារហ្នឹងក៏មិនចេះតែបាន តាមចង់ទៅទៀតបានប៉ុណ្ណាក៏ឆាន់ប៉ុណ្ណឹងទៅអញ្ចឹងបើអត់មានសេចក្តីអត់ធន់ទេវារមែងវិនិច្ឆ័យភេទហ្នឹងសឹកទៅវិញដែរហ្នឹងហើយអញ្ចឹងសំណួរសួរថាបើឃ្លាន ល្មិចនឹងសេចក្តីអត់ធន់ពួកការងារអីវាមិនអាចអត់ភាពអត់ធ្មត់នឹងសម្រេចបានទេត្រូវតែមានការអត់ធ្មត់ ណាហើយបើអត់ធ្មត់មិនបានទេវាមានតែសឹកនឹងឯងមានទៅបដោយឲ្យវិន័យមកធូរតាមយើងអីទេអត់ទេណានៅឃើញរឿងហ្នឹង បានចាស់ចាស់គាត់មានកੁੰលឹះធ្វើទងរលកធ្វើទងត្រីធ្វើទងកពើអីហ្នឹងគឺតំណាងធនហ្នឹងឯងជាគ្រឿងដាស់ទឺលោកឲ្យលោកមើលតើយ៉ាងម៉េចគេធ្វើទងដាក់តវត្តហ្នឹងមិនទៅធ្វើទងដាក់ផ្ទះ ទង់លោកទង់ត្រីទង់កពើនឹងគេធ្វើដាក់វត្តដាស់តឿនលោកកុំឲ្យលោកភ្លេចខ្លួនប៉ុន្តែហើយចាស់ចាស់គេក៏ហក់ផ្សំធ្វើទង់បានបនច្រើនធ្វើទង់ទៅវាខ្ពស់ធ្វើទង់ចឹងមកគាត់ខំដេរទង់លោកឲ្យវែង50ម៉ែត្រឲ្យគាត់រាសីវាខ្ពស់ដូចទង់យ៉ាងហ្នឹងសិតតែកុហកហ្នឹងប៉ុន្តែបំណងដើមបំផុតធ្វើទង់ហ្នឹងដើម្បីដាស់តឿនលោកទេកុំឲ្យលោកហ្នឹងធ្វើទង់ត្រីហ្នឹងកុំឲ្យលោកហ្នឹង ប្រហែសជាមួយស្រីស្រី ធ្វើទងលោកហ្នឹងកុំឲ្យលោកហ្នឹងអឺបដៅមិនបានកុំរឹងរូសកុំមានះកុំក្រោតជាមួយគ្រូអធ្វើទងអឺស្អីកពើហ្នឹង គឺឲ្យលោកអត់ធ្មត់រឿងឃ្លានរឿងអីហ្នឹងមិនអាចដូចកុហកបានទេដាស់តឿនលោកតែរឿងហ្នឹងប៉ុន្តែយើងបយលរឿងមែនតេនអញ្ចឹងឈប់ធ្វើអស់ប៉ុន្តែអាវិញឈប់ធ្វើក៏បានដែរ បើធ្វើយកប៉ុនដូចចាស់ចាស់ធ្វើនឹងស្មានថាមិនបាច់ធ្វើអស់លុយអត់ប្រយោជន៍អស់លុយអស់កាក់ច្រើនអត់ទាំងយល់អត្តន័យដើមវាផងពូក្ដាមមួយតើប្រសងចុច like លើរូបស្រីស្រីឬសិចស៊ីដាក់សញ្ញារូបបេះដូងខុសឬទេ ហ្នឹងហើយអឺកាលនោះយើងអត់មានរូបអញ្ចឹងអត់មាន Facebook អត់មានអីទេក៏ប៉ុន្តែវិន័យបាននិយាយអស់ហើយបើយើងកាត់បានណាកាត់បានឧទាហរណ៍ថារូបថតស្ត្រីនឹងក៏ដោយជារូបស្ត្រីនឹងគណកម្មនឹងមិនបានផងដែលរូបស្ត្រីហើយជំនុំដែលយើងចុច like លើរូបស្ត្រីទៀតអានឹងកាត់តាមនឹងតើស្មានថាទេ ចឹងបានកណាគ្រប់អង្គប្រើប្រាស់អានឹងបានគេអនុញ្ញាតឲ្យលោកយើងប្រើនឹងគ្រាន់ហើយប៉ុន្តែកុំភ្លេចខ្លួនប្រើលហេកលហាចរហូតដល់តែគេលើកមកសួរនាំអញ្ចឹងវាវា something wrong ហើយ something wrong យើងកុំខឹងអ្នកសួរកុំខឹងអ្នកថាដូចសម័យព្រះសម្មាសម្ពុទ្ធអញ្ចឹង វិន័យហ្នឹងក៏កើតឡើងដោយសារតែគេទៅភ្នែកហ្នឹងឯងវិន័យវិន័យដែលកើតឡើងហ្នឹង គឺកើតឡើងដោយសារតែគេទៅភ្នែកយើងហ្នឹងឯងកន្លែងណាគួរឈប់បានឈប់ទៅមិនបាច់ប្រពុតមកហាមយើងទៀតទេកាត់ទៅតាមវិន័យវាមានអស់ហើយពូរាវិនកណាសុំសួរថាពេលលោកមកលេងផ្ទះយើងត្រូវថ្វាយបង្គំបើយើងមិនថ្វាយយ៉ាងម៉េចដែរប៉ុន្តែលោកជាប្អូនរបស់កណា ស្រេចយើងថ្វាយមិនថ្វាយគ្មានណាដាក់ទោសទេអត់រឿងរបស់យើងវាគួរជ្រះថ្លាក៏ថ្វាយដែរវាមិនជ្រះថ្លាហីទៅអត់មានខុសទោះអីស្រេចយកលើយើងហ្នឹងហើយជាប្អូនក៏ដោយមិនមែនជាប្អូនក៏ដោយលោកណាក៏ដោយរហូតធំដល់មន្ត្រីសង្ឃក៏ដោយស្មាតទោសមិនមែនថាលោកអាក្រក់ទេតែយើងមិនជ្រះថ្លាមិនថ្វាយគុំបានអត់បញ្ហាថ្មទៅក៏ដោយបាច់សាពះបាច់ថ្វាយគុំអីទៅវាឃើញថាវាមិនកើតទេ ចុះបើមិនឲ្យកន្លែងអង្គុយបានចុះផ្ទះរបស់ញាតិញោមតែមិនឲ្យហីទៅមានទតោះអីប៉ុន្តែវាមើលលើចិត្តរបស់យើងថាតើចិត្តយើងនឹងល្មិចបើយើងប្រមាថបើយើងខឹងអាហ្នឹងវាជាអកុសលបន្តទៅទៀតអេមីលីគុជខ្ញុំណាថ្វាយអង្គមអេសពគ្រប់ចឹងទៅតើពាក្យថាបវាំងតើមានន័យដូចម្ដេច ប្រហែលជាចង់និយាយពីពាក្យថាភៈវាំងប៉ិនសរសេរបវស្រអំបវាំងនឹងដែលឃើញវល័យនឹងឬក៏គេមានន័យយ៉ាងម៉េចថ្មមិនដឹងដែរប៉ុន្តែប្រហែលជាគាត់ចង់សួររឿងភវាំងព្រោះថ្មមិនដែលនិយាយពាក្យនេះហើយធ្លាប់តែនិយាយពាក្យថាភវាំងភវាំងគឺមកពីពាក្យថាភពហើយនឹងអង្គៈ ភវៈនិងអង្គៈនឹងអង្គភពអង្គរក្សាភព មានន័យថាជាចិត្តរក្សាភពរក្សាកំណើតរបស់យើងដែលបដិសន្ធិហើយកុំឲ្យបាត់បង់ទៅវិញហ្នឹងហៅថាពវាំងដូចជាយើងគណៈបដិសន្ធិដំបងហ្នឹងចិត្តហ្នឹងវានៅខ្សោយណាស់បដិសន្ធិតាមអាក្រឹកមកអត់តន់មានភ្នែក មានតិចមានអីទេហ្នឹងហើយនៅជាកលលៈសុទ្ធហ្នឹងមិនតន់មានទ្រង់ទ្រាយអីទាំងអស់ ដូចប្រេងលោថ្លាអញ្ចឹងដបងឡើយនោះរូបដែលវាកើតហ្នឹងក៏វាតូចល្អិតណាស់មិនតាន់មានការអឺដេញអត់តាន់មានចក្ខុប្រសាទតរូបសោតប្រសាទតរូបអីអត់តាន់មានទេអញ្ចឹងចិត្តហ្នឹងគិតរឿងរ៉ាវនៅក្នុងលោកនេះអត់តាន់បានទេអញ្ចឹងបដិសន្ធិមកព្រឹបមកអញ្ចឹងវាលត់អញ្ចឹងតួវិបាកដែលបដិសន្ធិដដែលហ្នឹងវាកើតទៀតកើតហើយលត់ទៀតកើតហើយលត់ទៀតកើតហើយលត់ទៀត ចាប់ពីទីគណៈទី2បន្ទាប់ពីបដិសន្ធិមករហូតហ្នឹងហៅថាពវាំងពវាំងពវាំងវាំងវាំងវាំងវាំងដូចម៉ាស៊ីនក្រងទីឆេះខឹងដំបងដូចបដិសន្ធិដល់ខឹងខឹងខឹងខឹងក្រងទីហ្នឹងដូចពវាំងពវាំងវាំងវាំងវាំងវាំងកាលត់កាលត់កាលត់កាលត់បានជក់បន្តិចទៅរហូតដល់ចិត្តនឹងមានកម្លាំងតិចបានមានអវចនៈកើតតាមមโนទ្វាចេះគិតចេះអីមកអាហ្នឹងឡើងពីពវាំងមកកាន់ទ្វាហៅថាមโนទ្វាដូចពេលម៉ាស៊ីនវាឆេះហើយ យូរបន្តិចបានយើងតលឹងហ្គាមកបានវាឆេះមានភ្លើងមានអីចឹងឧទាហរណ៍ចឹងហើយមិនតែប៉ុណ្្នឹងទេប្រវាំងហ្នឹងវាមានមកដល់រាល់ថ្ងៃហ្នឹងនៅពេលណាដែលអឺយើងដេកលក់គណៈដែលយើងដេកលក់នោះក៏មានចិត្តដែរដេកលក់ដែលអត់យល់សពមិនមែនស្លាប់ទេណាអត់យល់សពហើយក៏មិនមែនអត់ចិត្តដែរណាអាលក់ឆឹងអត់មានយល់សពអីបន្តិចមកផ្លេតភ្លឺហ្នឹងណា អាតួលក់ហ្នឹងតួលក់ហ្នឹងគឺមានតែប្រវាំងប្រវាំងប្រវាំងសុទ្ធដូចកាលដែលយើងទៅបដិសន្ធិចឹងអាលក់ឈឹងហ្នឹងអាលក់ឈឹងតែយើងអត់ស្លាប់ហ្នឹងអាចិត្តដែលលក់ឈឹងអត់យល់សពហ្នឹងប្រហែល2 3ម៉ោងហ្នឹងដោយការដែលយើងទៅបដិសន្ធិចឹងប្រវាំងប្រវាំងប្រវាំងប្រវាំងតែយើងកកែកកអលពងយើងយើងដេកលក់ឈឹងមកហ្នឹងដដែលដូចគ្នាហ្នឹងប្រវាំងទៅសាចឹងទៀតកើតលត់កើតលត់ដូចម៉ាស៊ីនក្រងទីចឹងហើយនឹងវាធ្វើកិច្ច ដើម្បីកាត់ផ្ដាច់ពីទ្វារមួយទៅទ្វារមួយដូចជាគណៈលឺហើយវាដូរទៅឃើញវិញហ្នឹងវាមានប្រវាំងហ្នឹងកាត់ទៀតវាកាត់មួយខណ្ឌមួយខណ្ឌមួយខណ្ឌតួកាមាវចរៈចិត្តហ្នឹងជាវ័នយ៉ាងច្រើន បាន7ហ្នឹងនៅម្ដងខឹងម្ដង ស្អប់ម្ដងស្រឡាញ់ហ្នឹងដោយសារមានអប្រវាំងហ្នឹងវាកាត់កាត់កាត់កាត់ខុសពីពួកអបណាចិត្តពួកឈាន ពួកអីនោះពួកឈានប្រវាំងមិនកាត់ទេ ឧទាហរណ៍ដូចជាចូលឈានបានប្រមាណម៉ោងប្រមាណម៉ោងនោះវាជាវ័នជាវ័នជាវ័នជាវ័នរហូតចឹងទៅទៅចិត្តនឹងវាមានកម្លាំងនេះទាល់តែរៀនអភិធម្មទៅការរៀនអភិធម្មទៅច្បាស់ហើយកន្លែងហ្នឹងប៉ុន្តែច្បាស់តែអ្នកយល់អ្នកមិនយល់នៅអត់ច្បាស់ចឹងតែឲ្យតែរៀនដោយយកចិត្តទុកដាក់គង់តែយល់ឯអភិធម្មនឹងថ្មរៀនมันមានអារម្មណ៍ថាពិបាកដូចរៀន គីមីរូបជាអីផងរៀនគីមីរៀនរូបរៀនគណិតដូចពិបាកអាមិនបានពិបាកវាមានរូបមន្តក៏ពិតមែនក៏ប៉ុន្តែយើងមកអាប់ផ្លាយក្នុងជីវិតវាអត់កើតបន្ទិញចាំចឹងទៅធ្វើលំហាត់ទៅកើតទៅយូរទៅភ្លេចអស់វិញអាគណិតអាស្អីគីមីអារូបជាអីហ្នឹងដោយសារអីយើងរៀនតែចំណែកហ្នឹងដល់តែគិតរឿងហ្នឹងបែរវាចេញរឿងហ្នឹងតែអភិធម្មនៅក្នុងក្បាលរហូតនៅក្នុងខ្លួនរហូត every time វានៅក្នុងខ្លួនយើងរហូត មុខវិជ្ជាខាងក្រៅយើងរៀនឲ្យអាចចោលតែបរមាត្តអភិធម្មរៀនអត់ចោលទេរៀនហើយយកមកប្រើរាល់ថ្ងៃរាល់វិនាទីចឹងឯងបានថ្មរៀនអត់មានអារម្មណ៍ថាពិបាកខ្លាំងទេបើប្រៀបជាមួយ មុខវិជ្ជាដតីប្រៀបជាមួយ មុខវិជ្ជាដតីក្នុងអាគំនិតរបស់ថ្មឃើញថាបរមាត្តអភិធម្មនេះស្រួលជាង វិជ្ជាណាទាំងអស់សម្រាប់ខ្ញុំកណាថ្មបល័យក៏ពិបាក បល័យត្រូវទិញវេយកមកក្បាលចាំឡើងខ្ទេចទិញសັບទិញអីច្រើនប្រែកពីចុះឡើងចាំពាកច្រើនតែវាធំអត់ទេពិបាកទៅដំបូងបន្តិចឯងដល់ពេលវាយល់អូកពីធัวនៅក្នុងខ្លួនសោះក្នុងខ្លួនរហូតកំពុងនិយាយហ្នឹងកពីធัวចេញរហូតហ្នឹងនិយាយដោយចិត្តអីដោយសមមនោះក៏មានដោយពេលខាក៏មានដោយបដិខៈថ្នាំងថ្នាក់ខ្លះក៏មានឃើញទេវានៅក្នុងនេះរហូតខុសពីមេរៀនដតីមេរៀនដតីគឺនៅខាងក្រៅ មេរៀនដតីគឺនៅខាងក្រៅតែបរមត្តអភិធម្មនេះ គឺនៅក្នុងខ្លួនអញ្ចឹងអ្នកដែលយល់ច្បាស់អត់ងាយភ្លេចទេហើយនឹងមានអារម្មណ៍ថារៀនទៅសប្បាយហើយរៀនទៅមិនងាយភ្លេចពីព្រោះអីវាមានដំណើរការរហូតគណៈឃើញគណៈលឺគណៈធំក្លិនដឹងរស់ដឹងផុតថាពៈគឺជា ការវិវត្តទៅនៃធម្មជាតិនៃជីវិតដែលហៅថា អភិធម្មនឹងឯងពេលនិយាយនឹងអភិធម្មពេលដេកក៏ជាអភិធម្មពេលជេរគ្នាក៏ជាអភិធម្មដែរ ជេរដោយចិត្តអីដោយទោសៈមូលចិត្តញ៉ាំងវិជ័យវិញ្ញាតដែលចេញមកជាពាក្យជេរបញ្ចោអញ្ចឹងទៅឃើញទេដល់អញ្ចឹងបានមុខវិជ្ជាដតីខ្ញុំកណាអាត្មារៀនឲ្យភ្លេចតែអភិធម្មរៀនអត់ងាយភ្លេចទេដោយសារឯកពីធោវានៅទាំងខ្លួនហ្នឹងឯងនៅទាំងខ្លួនហ្នឹងរាល់ការគិតរាល់ការលើកដៃលើកជើង គឺជាការប្រព្រឹត្តទៅនៃបរមត្ថអភិធម្មហ្នឹងឯងអត់មានស្អីទេមុខវិជ្ជាដតីរៀនយូរទៅភ្លេចបានលេងអត់ធ្វើអត់ប្រើភ្លេចអត់លេង ដល់តែអានេះវានៅតែក្នុងខ្លួនយើងរហូតដោយចិត្តប្រកបដោយតោសៈវាមានតែបាត់ណាត្រូវទៅចិត្តកើតទៀតដែរពេលសុបាយពេកឯងសោមនស្សកើតទៀតដែរវាមានទៅណាចោលពីខ្លួនយើងអត់អញ្ចឹងបានដល់កពីធំធំទៅទៀតអាហ្នឹងវាពិបាកដែរតែ ត្រឹមតែចិត្តចេតសិករូបដែលវា មានដំណើរការធម្មតាដែលយើង អាចពិចារណាបានហ្នឹងបើប្រៀបធៀបទៅពីជាដតីចំពោះខ្ញុំកណាអាត្មាទេឃើញថាអភិធម្មហ្នឹង ងាយជាងវិជាដតីសម្រាប់ខ្ញុំកណាអាត្មា ហើយពេញចិត្តជាងវិជាដតីហើយវាធ្វើឲ្យចិត្តនឹងបានស្រួលជាងវិជាដតីតែមិនដឹងថាក្នុងបកណាដតីនឹងយ៉ាងម៉េចទេបានមិនព្រមរៀនសោះនេះលោកឥឡូវនឹងទៅជាញាតញោមអ្នករៀនទៅវិញលោកអត់ចង់រៀនសោះដឹងមិននឹងហើយខ្ញុំណាគិតថាបួសជាលោកអត់រៀនធោឲ្យចេះ ខាតខ្លាំងខាតខ្លាំងមកខាតខ្លាំងមកធោវិន័យនេះលោកមិនអាចបដិសេធថាមិនរៀនបានជាលោកចឹងបានអាណិត កាលណាគ្រប់ព្រះអង្គខ្ញុំណាផ្ដាំផ្ញើផងថា បានជាជ្រុលមកបួសហើយរកកន្លែងឲ្យត្រូវសាប់គប់ឲ្យត្រូវសំខាន់ណាស់យើង អាចទៅសូត្រប្រាប់គេបានតែខ្លួនយើងមិនដែល apply ទេជួនកាលយើងសាប់គប់មនុស្សអត់ត្រូវ ទៅបួសកន្លែងអត់ត្រូវមិនអាចបានត្រូវទេយើងចេះធូរនឹងអសេវនាជាពាលានងមិនសេពគប់បុគ្គលពេលបណ្ឌិតាណញ្ញសេវនាសេពគប់បុគ្គលជាបណ្ឌិតពិនអ្នកសូត្រនឹងអត់ធ្វើទេឃើញទេឃើញអភ័ព្វខ្ញុំនៅឃើញអភ័ព្វកំហុសដែលខុសមិនបាច់ធ្វើក៏មានដែរ កំហុសខ្លះទោះតែមានចេតនាធ្វើប៉ុន្តែកំហុសខ្លះអត់ធ្វើក៏វាខុសដែរឧទាហរណ៍ធ្វើពេទ្យអត់រៀនវេជ្ជសាស្ត្រជាកំហុសធ្វើទាហានអត់រៀនយុទ្ធសាស្ត្រជាកំហុសធ្វើគ្រូបរៀនគេអត់រៀនគរុកុសលអត់រៀនឲ្យបានចំណេះដើម្បីយកទៅបរៀនគេ ជាកំហុស បួសជាលោកសង្ឃអត់រៀនធម៌វិន័យគឺជាកំហុសមិនបាច់ធ្វើទេមិនបាច់តន់ទៅធ្វើទៅចាប់លោកគេគ្រាន់តែអត់ធ្វើហ្នឹងគឺកំហុសកំហុសដោយមិនបាច់ធ្វើកំហុសខ្លះទល់តែមានចេតនាធ្វើប៉ុន្តែកំហុសខ្លះមិនបាច់ធ្វើទេឃើញទេកំហុសដោយធម្មជាតិដោយអវិជ្ជាវាកើតមកអញ្ចឹងគេទេអនុគ្រោះគ្នាទៅល្ងងអញ្ចឹងចាំបាច់ប្រកាន់អាល្ងងហ្នឹងឯងជាកំហុសធំជាងគេឃើញទេ ហើយវាអស្ចារ្យត្រង់ថាបើមានអ្នករៀនធម៌រៀនវិន័យលោកលោកសើចចំអកទៀតមិនដឹងបានន័យថាម៉េចអញ្ចឹងយើងមកធ្វើអីមកកាន់ពុទ្ធសាសនាធ្វើអីមកពាក់ស្បង់នឹងធ្វើអីសួរខ្លួនឯងមើលឬក៏មកកេងប្រវាញ់ឬក៏មកជ្រកកោនឬក៏មកយកធ្វើខែលទេពូមករៀនតែរឿងខាងក្រៅអារឿងខាងក្នុងអត់រៀនដូចតាហ៊ានអញ្ចឹងឡើងពាក់សាក់ទៅអត់រៀនយុទ្ធសាស្ត្រអត់អីទៅដល់យកសាក់ហ្មងទិញសាក់ពាក់ហ្មងយុទ្ធធម៌ទេ អត់ទេល្អទេច្បាំងកៅទេអត់ទេអមកបួសអត់រៀនទេអាត្មារវល់ណាស់អត់បានរៀនទេញោមហាធ្វើអីហើយបើនៅលោកតនេប៉ុណ្ណឹងឲ្យរៀនមិនរៀនផងហ្នឹងធោវិន័យហ្នឹងអត់រៀនផងហ្នឹងឲ្យមុំទៅសឹកទៅវិញមុំទៅមានចំកូនប្រពន្ធទៀតទៅរៀនមិនកើតអត់ចេះខ្មាស់ហ្មងនិយាយថាអាត្មាមិនបានរៀនញោមរវល់អាសាញ់មិនច្រើនណាមើលគឺនឹងអស់ចាណាស់ហ្នឹងរៀនយកបណ្ឌិតខាងក្រៅសិនហ្នឹងអាហ្នឹង និយាយទៅប៉ះសឹងមកប្រទេសឡើប៉ិនមើលមកអ៊ីស្រាអែលចុះតេះឌីសង្គមខាងក្រៅអូវាចេះវាចុះអយុធធម៌ខ្ញុំណាឃើញយើងអ្នកបួនអយុធធម៌ជាងគេហើយมันបានធ្វើការងារចំទូនាទីជាងគេធម៌វិន័យអត់ទាំងចេះផងក៏ហោះអ្នកមើលឃើញរហូតដល់ខ្លួនឯងមើលវាមិនឃើញលោកធ្វើចេះវិញចុះរហូតដល់យើងនឹង4 10ភាសាអត់ដឹងឯង ចឹងខ្ញុំកណាអាត្មាមិនថាយ៉ាងម៉េចទេគិតថាយូរយូរនិយាយរឿងហ្នឹងម្ដងមិនថាមិនចង់បន្ទោសឬក៏ស្អីទេប៉ុន្តែបើមិនដាក់ខ្លះទេអត់ភ្ញាក់ខ្លួនស្មានណាលោកច្រើនណាស្មានតែខ្លួនឯងចេះលោកស្មានមកលោកស្មានឲ្យតែពាក់អាហ្នឹងទៅចេះញាតញោមក៏ចឹងដែរឲ្យតែលោកពាក់អាហ្នឹងចេះឲ្យឃើញលោកទេសនាងងងងងងចេះហ្នឹងហើយ ចុះឥឡូវយើងមើលអ្នកស្ដាប់មើលកម្រិតណាដែលអ្នកស្ដាប់ច្រើនច្រើនហ្នឹងណាកម្រិតណា កម្រិតបញ្ញវន្តឬក៏កម្រិតយាយយាយអ្នកកណ្ដថាស្ដាប់សើចលេងអានឹងយើងមើលតាមហ្នឹងទៅអ្វីត្បិតតែឃើញគេស្ដាប់ច្រើនមែនប៉ុន្តែសួរថាតើគេយកទៅដោះស្រាយអីបានអត់យកជាចំណេះដឹងអីបានអត់អានឹងយើងដឹងណាអានិយាយនឹងតែនិយាយយូរទៅវាជាតាហោហើយ ចេះក៏ដោយមិនចេះក៏ដោយពីនេះបន្តិចពីនោះបន្តិចទៅជាហោប៉ុន្តែសួរថាសរុបជាមេរៀនអាចគេយកទៅដោះស្រាយបញ្ហាបានអត់អាចឲ្យគេភ្លឺថ្លានៅក្នុងជីវិតបានអត់អាចឲ្យគេយល់ច្បាស់ Buddhism really is នឹងបានអត់ពុទ្ធសាសនាមែនតើនឹងស្អីបានអត់ហ្នឹងហើយអញ្ចឹងពាក្យស្មាថាកំហុសដែលខុសមិនបាច់ធ្វើទៅហ៊ានអត់ចេះ ក្បួនសឹកគេកំហុស ពេទ្យអត់ចេះវេជ្ជសាស្ត្រជាកំហុសអ្នកបួសអត់ចេះធម៌វិន័យជាកំហុសមិនបាច់ទៅធ្វើខុសហើយជាកំហុសអារឿងចេះហើយមិនធ្វើជារឿងមួយទៀតតែគ្រាន់តែអត់ចេះជាកំហុសពួកនោះបួស6វាឧប6ហេកាបួសល្ងងណាបួសអត់រៀនណារៀនក្នុងទីនេះមិនមែនរៀនកុំព្យូទ័រអង់គ្លេសខាងក្រៅគឺរៀនធម៌វិន័យហ្នឹងណាវិន័យ3ដកហ្នឹង ណាប្រសូតអភិធម្មហ្នឹងឯង ស៊ីវហ័រស៊ីវហ័រនេះអឺម្ដាយកូរណាជាអ្នក ចូលចិត្តជឿរឿងមង្គលភ្ញាក់ផ្អើលអឺតែឥឡូវខ្ញុំកណាតែងតែប្រាប់គាត់ឲ្យស្ដាប់លោកគ្រូឥឡូវនេះក្រាន់ហើយ ឆ្នាំនេះមិនបានឆេងមេងទេ ដោយសារជំងឺកូវីដ -19 តែគាត់បាន ប្រាប់ខ្ញុំកណាថាខែនេះគាត់មិនយកលុយអ្នក ដែលចូលដែលជួលបន្ទប់គាត់ ទាំង30បន្ទប់នោះខ្ញុំសប្បាយចិត្តណាស់ដោយគាត់បាន ស្ដាប់លោកគ្រូហើយបានយល់ខ្លះពោសាធុនឹងឲ្យប៉ុនបងអាត្មាអនុមោទនាប៉ុនញោមម្ចាស់ផ្ទះនឹងមែនតែនដោយគាត់យល់គាត់យល់ពីទុកលំបាករបស់ប្រជាពលរដ្ឋពិសេសកម្មករកម្មការិនីអីនៅគាត់ពិបាកហើយផ្ទះ30បន្ទប់គាត់ សម្រេចចិត្តអត់យកថ្លៃឈ្នួលហ្នឹងហើយអ្នកស្ដាប់ទាំងឡាយត្រូវតែអនុមោទនានៅសេចក្តីល្អរបស់គាត់ល្អនេះគឺថាអត់បាន ទៅសរសេរឈ្មោះដាក់អញ្ចឹងពហេណាទេគឺ ថាជារឿងល្អផុសចេញពីចិត្តរបស់គាត់ត្មងហ្នឹងហើយអាត្មាចង់បានមនុស្សអញ្ចឹងអញ្ចឹងតែចេះធ្វើបុណ្យបុណ្យហ្នឹងវាទៅជារឿងសង្គ្រោះគ្នាមែនតែនអញ្ចឹងណាក្នុងសង្គមយើងបាទអាត្មាសប្បាយចិត្តមែនតែន Mm-hmm. នឹងមហាកុសលញាណសម្បយុទ្ធចេះគិតចេះពិចារណាណាវាមិនមែនកើតឡើង ព្រោះការសោតធម៌មិនសោតធម៌អីទេអានេះកុសលគ្មានវាចាទេកុសលហ្នឹងគឺថាសំដៅដល់ចេតនាល្អហ្នឹងតែម្ដងអឺ David Kimley ថ្វាយបង្គំពីចម្ងាយពីប្រទេសបារាំងបាទចម្រើនពរអឺញាតិញោមនៅប្រទេសបារាំងមិនយល់ពាក្យថាអ្វីដែលហៅថាភូតភូតឯងចាដុកភូតឬក៏សួរតែពាក្យថាភូតប្រហែលជាពាក្យប៉ុននឹងរតនសោតឯងតាមមើល រតនសូត្រនឹងដែលព្រះអនន្តលោកទៅនិយាយជាមួយនឹងពួកអមនុស្សពួកភូតកន្លែងហ្នឹងពួកភូតឯណា យានីធភូតាណាភូតាហ្នឹងភូតពួកភូតភូតហ្នឹងលោកថាឲ្យថាពួកភូតឯណា ដែល ជាទេវតាស្ថិតនៅលើផែនដី ទេវតាស្ថិតនៅលើអាកាសពួកភូតពួកអីហ្នឹងពួកអមនុស្សតែពួកទេពណា ណាពួកហ្នឹងមានកំណើតជាទេពមានបនខ្លះមានបាបខ្លះពាក្យភូតហ្នឹងវាមានន័យពន្យល់ច្រើនឧទាហរណ៍ថាភូតៈបើយើងប្រែថាស្អីដែលកើតហើយហៅថាភូតៈភូតៈហ្នឹងហើយបើក្នុងភាសានិយាយពាក្យភូតទេហៅថាពិតភូតៈអញ្ចឹងបានអឺ ក្នុងចម្រៀងលោកតាសិនសិមុតនិងមកអ៊ំរស់សរីសធាដែលចម្រៀងដែលច្រៀងថាឲ្យបងកពុកមាត់ចេញទៅណាហើយលោកតាសិនសិមុតក៏ថាអីយ៉ាស់កមិនបានទេអូន ស្រីគេថាប្រុសស្ងួនមានអ្វីលាក់បាំង ប្រុសគេថាពុកមាត់បងនេះគឺជាកម្លាំងតែកោទៅអស់ខ្លាំងហើយខ្មាំងសត្រូវមើលងាយអញ្ចឹងស្រីគេសួរថាភោឬភូតភោឬភូតភោហ្នឹងគឺកុហកអាភូតហ្នឹងពិតកន្លែងហ្នឹងមិនមិនភោហើយក៏កុហកភូតក៏កុហកដែរណា ពាក្យហ្នឹងភោឬភូតភោឬភូតមានន័យថាកុហកឬមែនតែនជាពាក្យភូតម្យ៉ាង ទេប្រហែលថាពិតអញ បណ្ឌភូក្នុងទីនេះសំដៅដល់សត្វដែលកើតហើយណាដែលបានកើតហើយហើយសំដៅសេចក្តីសម្បីតែសត្វក្នុងផ្ទៃហ្នឹងដល់ពេលណាប្រសូតមកហៅថាភូតដែរប៉ុន្តែមិនសំដៅអញ្ចឹងទេសំដៅទៅលើពួកអមនុស្សពួកទេវតាពួកអីហ្នឹងហើយនៃម្យ៉ាងទៀតភូតៈហ្នឹងសំដៅដល់ព្រះរហន្តនៅពេលដែល លោកបាន សម្រេចជាព្រះរហន្តរួចពីកិលេសហៅថាភូតដែរ មានន័យច្រើនភូតហ្នឹងប៉ុន្តែអញ្ចឹងវាសំដៅទៅលើ content បរិបត្តិដែលយើងនិយាយតែក្នុងយានីថភូតារតនសោតហ្នឹងគឺសំដៅដល់ពួកអមនុស្សប៉ុណ្ណោះកំហុងងោថ្វាយមង្គមពីខេត្តសៀមរាបតើបញ្ញទ្វារាវចនកិច្ចមានន័យដូចម្ដេចលោកម្ចាស់ អឺយើងប្រែពាក្យទៅ បញ្ចៈនឹងប្រែទៅ5បញ្ចៈនឹង5ទ្វារានឹងទ្វារៈនឹងគឺទ្វាហើយមកពីទ្វារៈនិងអាវចនៈហើយនឹងកិច្ចកិច្ចនឹងគឺថាជាទូនាទីជាអឺកិច្ចដែលត្រូវធ្វើហ្នឹងគឺកិច្ចរាវរកអាវចនៈនឹងរាវរករាវរកអីរាវរកអារម្មណ៍ អារម្មណ៍ដែលរាវហ្នឹងស្អីគេរាវររូបរសំលេងរក្លិនររសរផតថាពៈហ្នឹងហើយដល់ពេលវារាវតាមទ្វា5ហៅថាបញ្ចទ្វារាវចនៈតាមទ្វាភ្នែកទ្វាតិចទ្វាចមោះទ្វាអណ្ដាតទ្វាកាយអញ្ចឹងណាវាជាកិច្ចរបស់កិរិយាមនោធាតដួងទី1ហ្នឹងក្នុងមេរៀនអភិធម្ម41ភាគហ្នឹងអាត្មាបាន ដូចជាបានបញ្យល់ហើយរឿងហ្នឹងសេចមាសសួរថា ខ្ញុំកណាប្រកេនសំណួរមួយតើសមថៈវិបស្សនាមានន័យដូចម្ដេចណាសមថៈវិបស្សនា មានពាក្យពីរសមថៈនឹងគឺសំដៅដល់តួសមាធិតួឯកកតាចេតសិកហើយវិបស្សនាគឺតួបញ្ញាហ្នឹងហើយហើយបើយើងនិយាយ ទៅដល់ពាក្យថាសមថវិបស្សនាហ្នឹងគឺតួបញ្ញាថ្នាក់វិបស្សនា ដែលមានសមាធិហ្នឹងជាបាតវាមិនអាចឃ្លាតគ្នាទេ តែតួបញ្ញាហ្នឹងគឺគឺគឺជាវេវចនៈរបស់វិបស្សនាហើយតួសមថៈហ្នឹងយើងអាចហៅថាសមាធិក៏បានហៅថាសមថៈក៏បានហៅថាឯកកតាក៏បានហ្នឹងហើយ